អឺបងឃើញចេះអង់គ្លេសបងឃើញជើងក្រោមបាទនិយាយពីខ្សែការពារជើងក្រោមបងឃើញឆ្វេងមិនដឹងមិនដឹងថាគ្រូកូរ៉េស៊ូកាតគាត់ដាក់លូសឬក៏ឬក៏ Ben Chivel ទេណាអានេះបើតាមចិត្តបងបងនិយាយមិនបងយក Ben Chivel លេងវិញឆ្វេងការពារឆ្វេងកណ្ដាលមាន Harry Maguire គឺជាប់ហើយមួយទៀតបងភ្លេចបាត់ហើយមួយទៀតពីណាគេចេះបាទខាងស្ដាំមានអាណុលហើយនឹងវ៉ាន់ប៊ីសាកាប៉ុន្តែដឹងថាគ្រូនឹងគាត់ដាក់មួយណាទេព្រោះស្ដាំវាមាន2មាន3ហ៎ មានរ៉ុនវ៉ាន់ប៊ីសាកាផង មានអាណុលផង មានវ៉កកផងហើយទ្រិភារបស់អាតេក៏ក៏លេងស្ដាំបានដែរអញ្ចឹងវាឡើង4ហើយតែបំពេញតែនទៅបើនិយាយពីកម្រិតនៃការលេងខ្សែការពារស្ដាំរបស់អង់គ្លេសមានតែ2រូបទេដែលអាចនឹងនឹងជាប់ទី1គឺអាណុលទី2គឺ Walker របស់ Man City ហ្នឹងអញ្ចឹងបានន័យថា2នាក់ហ្នឹងខ្ញុំមើលថាលោកគ្រូស៊ូហ្កានក៏ដាក់មួយណាលេងមុន Alexander Arnold របស់ Liverpool Walker របស់ Man City តែបើឆ្វេងបងឃើញ2នាក់ហ្នឹងល្អជាងគេ មាន Ben Chilwell ហើយនិង Luke Shaw តែបើមែនតើទៅអាចនឹង Luke Shaw មើលទៅព្រោះ Luke Shaw គាត់អត់អត់អត់នេះគាត់របួសដោយដោយអូ Ben Chilwell Ben Chilwell គាត់អត់របួសដោយដោយ Luke Shaw Luke Shaw គាត់របួសមួយរយៈពេលធំ ហើយបើនិយាយពីកម្រិតនៃការលេង Ben Chilwell គាត់នេះជាងគាត់អែមជាងការក្រោកលបឿនហ្នឹងហើយហ្នឹងហើយហ្នឹងហើយ Johnston Johnston បងគិតថាប្រហែលជាដាក់ Johnston កដាលអូ Johnston នឹងអែមហ៎បាទ Johnston ចឹងបានថាកណ្ដាលយើងយើងដឹងមាន ពីរនេះអីបើបងមើលគីបស៊ីនរបស់ Man U កណ្ដាលនឹងតែ Johnston ជាមួយនឹង Harry Maguire ហើយតែគាត់ថាឆ្វេងស្ដាំហ៎អាស្លាប់ឆ្វេងស្លាប់ស្ដាំហ៎បាទយើងត្រូវគិតថាអាស្ដាំវាមាន14នាក់តែបើមែនទេទៅយើងស្លេចយកតែ2បានហើយក្នុងចំណោម Trippier Walker Arnold Van Bissaka របស់ Man U យើងយកតែ2បានហើយគឺពីណាខ្លះគឺ Alexander Arnold ជាមួយនឹង Kai Walker តែពីរហ្នឹងមិនដឹងថាគ្រូគាត់សម្រេចចិត្តដាក់មួយណាទេបាទឆ្វេង រាប់ទៅគឺมันជាច្រើនណាស់ណាទេបាទគឺមានតែ Lucio ហើយនឹង Benjivel ទេតែបើអានេះបើនិយាយពីចិត្តទេណាបើនិយាយពីចិត្តខ្ញុំខ្ញុំដាក់អឺ Benjivel ឲ្យលេងមុនហើយហើយយើងគាត់និយាយយើងនិយាយថាការពៀស្ដាំបើទោះបើទោះបីជា Bisaka គាត់អត់ចូលជម្រើសជាតិតែគាត់ថាបើនិយាយពីការពៀស្ដាំរបស់អង់គ្លេសនឹងមានច្រើនអញ្ចឹងបើ Arnold ជាមួយនឹងអឺ Walker នឹងគឺសាកសមបំផុតហើយតែពីរដែលនឹងប្រហែលជាត្រូវដូរដោះគ្នា ហ្នឹងហើយកណ្ដាល Johnston ជាមួយនឹងអឺ Harry Maguire កាលពីអាយេកាត់ណាបើបំរើវិញឃើញ Henderson របស់ Man U ក៏ជាប់ដែរ Henderson Declan Rai Rai នឹងក៏ជាប់ដែរអឺហើយឆ្វេងមួយទៀតពីណាចេះវិញស្លាប់បំរើស្លាប់ឆ្វេងពីណាគេបងបងឃើញមានដឹងតែ Henderson មួយ Rai 2អូ Mount Mount Mason Mount ហ្នឹងអា Mount របស់ Chelsea ជាប់ដែរអានឹងបំរើ3កណ្ដាល ប្រយុទ្ធនៅខាងលើបានញាក់ហ្មងអាស្ដាំសានឆូកដាលចំ Hurricane ឆ្វេង Sterling ណាអានឹងគីបអង់គ្លេស11អ្នកដំបូងឆ្វេងអាឆ្វេង Sterling Sterling តម្លៃខ្លួនបច្ចុប្បន្ន100លានអាកដាល Hurricane តម្លៃខ្លួនបច្ចុប្បន្ននៅលើទីផ្សារ120លានហើយអាស្ដាំនេះ100លានដែរសានឆូរបស់ Dogman ម៉ែក្រនតា3អ្នកលើរបស់អង់គ្លេស បូកលុយទៅ300លានអឺរ៉ូជាងអាយ៉ូយអញ្ចឹងបានន័យថាអង់គ្លេសឆ្នាំនេះយើងគិតមើលជើងក្រោមបំរើប្រយុទ្ធអឺចឹងបានន័យថាយូរ៉ូឆ្នាំនេះគឺសលិចមកគឺញាក់សាច់ហ្មងនឹងអានឹងគីបអង់គ្លេសតែប៉ុណ្្នឹងពួក Greenwood និង Foden អឺដូចជាអត់អត់វាជាប់ជាប់តែគាត់ថានៅក្នុងបញ្ជីឈ្មោះ line up ដែលគេចេញមកគាត់តែផ្ដោតអសន្នណាវាអត់ទាន់អត់ទាន់មានឈ្មោះ តែបើនិយាយពីឈ្មោះគឺមានជាប់ហើយជួយជំរឿជាតិហើយ Ford ដែរនៅនឹង Greenwood ជាប់ជាប់អានេះយើងគាត់ថាយើងគាត់ថាប្រយោលសិនណាយើងគាត់ថា3កណ្ដាល3លើ4ក្រោមតែមែនតែដឹងតែជាប់អាជើងវាយសិចពីរនាក់ហ្នឹងមិនយកអាពីរនាក់ហ្នឹងចប់ហើយអង់គ្លេសមានអាបង Forden អាជើងវាយសិចជាមួយ Greenwood នៅនៅខ្មែរមានអាជើងអាជើងបាយដោះយ៉ាឯងខូចយ៉ាឯង Portugal Portugal ពោទុយហ្គាល់បងមើលមួយផ្លេតដូចជាមកការពីក្រោមមាន អាឆ្វេងមិនដឹង ជាដាក់អាអាមួយក្មេងអាមួយដែលក្រោះបាល់ឲ្យរ៉ូណាល់ដូសុតអាថ្ងៃប៉ះសេប៊ីនឹងក៏ដល់អត់ទេអាឆ្វេងនឹងពីពីដំបងដាក់ហ្គារ៉េរ៉ូឆ្វេងណាបើកដាលរ៉ូបេនឌីអាជាមួយនឹងប៉េប៉េជួយប៉េប៉េជាប់ទៀតណាបងប្អូនប៉េប៉េតម្លៃខ្លួននៅលើទីផ្សារ1លាន1លានអឺរ៉ូគុតប៉េប៉េហើយរ៉ូបេនឌីអារបស់មែនធីនឹងគឺអូឡើងឡើងមែនតើហ្មងរ៉ូបេនឌីអា Robert Diaz 188ហើយស្ដាំប្រហែលជាចៅកាន់ស៊ីឡូស្ដាំមិនមែនប្រហែលគឺ100%មកស្ដាំហើយបំរើកដាលវិញមាន Robert Neves មាន Robert Neves មាន Bruno Fernandes ហើយមានដូចជា Danilo Pereira បើប្រយុទ្ធនៅកលើបងឃើញកណ្ដាលមាន Felix ស្ដាំឆ្វេងស្ដាំដូចជាដូចជាមាន Ronaldo មានដូចជា Diego Jota តែចាំមើលជាក់ស្ដែងសិនដឹងគេលេងរោយ៉ាងម៉េចអីយ៉ាងម៉េចទេតែដឹងតែជាប់ឲ្យ Diego Jota Ronaldo ចូល Felix ចាំមើលគាត់រៀបចំថាអាណាលេងឆ្វេងអាណាលេងប្រយុទ្ធចំពូ Diego Jota ក៏វាលេងឆ្វេងដែរអញ្ចឹងពូដូលេងឆ្វេងស្រាប់ហើយអញ្ចឹងមានតែលេងយ៉ាងម៉េចមានតែលេងអា Diego Jota តម្លាក់មកកណ្ដាលវិញពូដូទៅឆ្វេងដាក់ Felix ប្រយុទ្ធចំ Bernardo Silva ស្ដាំពូ Bernardo Silva គាត់គាត់គាត់ស៊ីនគាត់ឲ្យស្ដាំហ្នឹងអញ្ចឹងកណ្ដាលមាន Bruno មានអីមក Portugal ក៏ញាក់សាច់ដែរ អូឆ្នាំនេះល្អមើលឲ្យបាល់យើងបានមើលប្រហែល2ឆ្នាំជាប់គ្នាយើងគិតមើលឆ្នាំនេះយូរ៉ូចប់យូរ៉ូឆ្នាំក្រោយ World Cup ទៀតអញ្ចឹងមិនថាប្រតិកម្មបាល់ទាត់ធំធំវាវាជាប់គ្នារហូតឥឡូវលឹកធំធំទាំងអស់គឺចប់អស់ហើយលឹកទាំង5បអឺរ៉ុបគឺចប់ហើយនៅ អង់គ្លេសមែនធីលើកពៀននៅ បារាំងលេលើលើកពៀននៅអ៊ីតាលីអ៊ីនទ័រលើកពៀននៅអាល្លឺម៉ង់បាយិនលើកពៀននៅអេស្ប៉ាញអាតេលើកពៀនឆ្នាំនេះគាត់ថាមានការផ្លាស់ប្ដូរ មានការផ្លាស់ប្ដូរក្រុមខ្លះដូចជានៅនៅអង់គ្លេសឆ្នាំមុនលីវើពូលឆ្នាំនេះមែនធីបារាំងតែងតែកាន់កាប់ដោយក្លឹបអ្នកមានបើ PSG ឆ្នាំនេះគឺបើធ្លាក់មកលេខ2វិញលេឡាយកឲ្យពៀនហ្នឹងបើអាល្លឺម៉ង់គឺអត់ទេបើយើងកាងដាច់ហ្មង នៅអ៊ីតាលីក៏ផ្លាស់ប្ដូរដូចគ្នាដែរបាទនៅអ៊ីតាលីអ៊ីតាលីធ្លាប់តែជួបបន្ទោស6 7សម័យកាលក្រុងពានរង្វាន់សេរីអាតែឥឡូវអត់ទេបើ Inter យកដែរអញ្ចឹងបានន័យថា ឥឡូវហ្នឹងគឺចប់សពគ្រប់ហើយបើការប្រកួតលីកធំធំនៅតំបន់អឺរ៉ុបគឺគេបិទអញ្ចឹងយប់នេះមានយូរ៉ូ3ថ្ងៃក្រោយឆាំពៀនអញ្ចឹងចប់យូរ៉ូចប់ឆាំពៀនគេចាប់ដើម friendly ហើយគេ friendly មួយរយៈពេលមួយអាទិត្យពេញ friendly ប្រទេសនឹងប្រទេសចប់ហើយ បានគេធ្វើដំណើរប្រមូលផ្ដុំទៅត្រៀមលេងនៅព្រឹត្តិការណ៍យូរ៉ូ2021ហើយស្អែកនេះក្រុមជម្រើសជាតិកម្ពុជាយើងនេះក្រុមជម្រើសជាតិកម្ពុជាយើងនេះណា ក៏ត្រូវត្រៀមធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសបារ៉ែនហើយស្អែកហ្នឹងគឺក្រុមជំនឿជាតិកម្ពុជាយើង គឺគាត់នឹងធ្វើដំណើរទៅប្រកួតអឺជម្រុះ World Cup យើងលេងប្រគ្រប់កិច្ចទេនៅសល់ប្រហែលប្រកួតចុងក្រោយនេះដូចជា3 4ប្រកួតហ្នឹងគឺលេងប្រគ្រប់កិច្ចទេបាទលេងនៅប្រទេសបារ៉ែនហើយស្អែកហ្នឹងគឺក្រុមជំនឿជាតិបើយើងគឺគាត់នឹងហោះធ្វើដំណើរចេញទៅហើយហើយជូនពោទៅដល់ក្រុមជំនឿជាតិទាំងអស់ទាំងក្រុមការងារឲ្យ ធ្វើដំណើរទៅមក ជួបតែសុវត្ថិភាព ហើយនឹងទទួលបានជ័យជំនះដើម្បីជូនជាតិមាតុភូមិយើងទាំងអស់គ្នាសួស្តីប្រូរដ្ឋីអឺបន្តិចទៀតប្រហែលជាមានកម្មវិធីផ្លែកខ្ញុំប្រហែលជាត្រូវចូលទៅកម្មវិធីផ្លូវងងឹតផ្លូវងងឹតហ្នឹងដូចបងប្អូនដឹងហើយថា គឺជាកម្មវិធីមួយដែលចុះទៅថតផ្ទាល់ជាមួយនឹងវិញ្ញាណជាមួយនឹងអឺគេហៅថាអរូបីផ្សេងផ្សេងដែលខ្មែរយើងតែងតែមានជំនឿពីបុរាណមក និយាយទីប្រហែលខ្ញុំចុះទៅកម្មវិធីនឹងជាមួយនឹងក្រាំងក្រុមការងារ TVSB ចង់ដឹងថាតើវិញ្ញាណនឹងយ៉ាងម៉េចអីយ៉ាងម៉េចក៏ពិតមែនទេទៅបើស៊ូទៅបងចក់ខ្លាចអត់ខ្លាចតែខ្ញុំជឿខ្ញុំជឿថាពិតជាមានវិញ្ញាណមែនអញ្ចឹងចង់ដឹងចង់ឃើញចង់ឮផ្ទាល់ភ្នែកប្រហែលជាប្រហែលថ្ងៃខាងមុខទីគឺខ្ញុំនឹងចុះទៅកម្មវិធីហ្នឹងហើយទៅជាមួយប្រូរដ្ឋីចង់ចង់ដឹងថាជាមើលមើលវាយ៉ាងម៉េចអីយ៉ាងម៉េចអាកម្មវិធីហ្នឹង ធ្លាប់មើល TNB ធ្វើបីទៅមើល TNB យើងធ្លាប់ញាក់ញាក់ញាក់មើលទៅគឺព្រឺរោមហ្មងឃើញដល់ពេល live សាហាវពេកដូចផ្លូវងងឹតមក TVSB live ទៅដល់កន្លែងសាកសពដល់កន្លែងអីហ្នឹងអញ្ចឹងយើងមើលទៅខ្លួនឯងទៅផ្ទាល់ហ្មង